បាទប្រិមត្តទូរទស្សនិកជនជាទីមេត្រីបាទយើងស្វាគមន៍មកកាន់វគ្គចុងក្រោយបាទនៅក្នុងកម្មវិធីបាទគឺនេះជារូបភាពបាទ highlight នៅក្នុងការប្រកួតបាទរវាងក្រុមកម្ពុជាបាទដែលជាម្ចាស់ផ្ទះនៅក្នុងពូល J ជួបប្រកួតជាមួយនឹងក្រុមហ្វីលីពីនបាទនៅក្នុងការប្រកួតបាទវគ្គចុងក្រោយបាទនៅក្នុងពូលក្នុងនោះកម្ពុជាមានឱកាសជាញឹកញយបាទនៅក្នុងការប្រកួតបាទនៅការប្រកួតជាមួយនឹងហ្វីលីពីនបាទជាក់ស្ដែងគឺកន្លែងនេះការព្យាយាមសុទ្ធជាញឹកញយបាទទៅលើក្រុម បាទហ្វីលីពីនក៏ប៉ុន្តែសុទ្ធមិនចំគោលដៅនោះទេស្ដាយមែនទេសម្រាប់ជ្រឹងពលរដ្ឋបន្តមកទៀតកាលនេះឱកាសបាល់11ម៉ែត្រកើតឡើងដោយសុកសំណាងបាទមានការប៉ះទង្គិចជាមួយនឹងអ្នកចាំទី បាទ Joseph Joel នៅក្នុងនោះគឺបាល់11ម៉ែត្រកើតឡើងក៏ប៉ុន្តែ អ្នកសម្រេចសុទ្ធក្របបាទបាល់11ម៉ែត្រនេះគឺ បាទជ្រឹងពលរដ្ឋសុទ្ធមិនចូល បាទឱកាសពីរជើងបាទគឺពិតជា សោកស្ដាយមែនទែនបាទសូម្បីតែខ្ញុំបាននេះក៏ស្ដាយជំនួសកីឡាកររូបនេះដែរបាទគឺស្ដាយមែនទែននៅក្នុងការបានបាល់11ម៉ែត្រកើតឡើងនេះបាទស្ដាយសម្រាប់ការសុទ្ធបាល់11ម៉ែត្របន្តមកទៀតឱកាសសម្រាប់អិនសូដាវីតបាទកីឡាករវ័យក្មេងរបស់ក្លឹបភ្នំពេញក្រោនបាទក៏មានឱកាសសុទ្ធដែរបាទពីការលើកបាល់មកនេះសល់ពីខ្សែការពារហ្វីលីពីនហើយក៏សុទ្ធមួយជើងប៉ុន្តែនៅតែខុសគោលដៅបាទសោកស្ដាយមែនទែនបាទសម្រាប់កីឡាករវ័យក្មេងរូបនេះការប្រកួតចូលដល់វគ្គទី2ហាក់ដូចជា មិនស្ងាត់ចង្ងំដោយវគ្គទី1ទេនៅក្នុងនោះគឺក្រុមកម្ពុជាបាទបន្តដាក់គំនាបបន្ថែមទៀតបាទទៅលើក្រុមបាទហ្វីលីពីនបាទនេះហើយបាទគឺពិតជាល្អមែនតើហៀបនឹងមានក្របទៅហើយបាទកន្លែងនេះបាទសម្រាប់សុកសំណាងហើយជាមួយនឹងប្រាក់ធីវ៉ាបាទសហការគ្នាល្អមែនតើបាទនៅខាងលើតំបន់ប្រយុទ្ធស្ដាយប៉ុន្តែមិនចូលកន្លែងនេះជាឱកាសមួយដែរបាទសម្រាប់កីឡាករបាទកាយាបាទកីឡាករកាយាសូកាយាសូសុទ្ធអត់ចូលដែរបាទអ៊ំសេរីរតជួយបានបាទកន្លែងនេះ ឈុំពីសាគាត់ទៅជួយដែរប៉ុន្តែគាត់រុញតិចទេបើរុញខ្លាំងអាចមាន11ម៉ែត្រដែរបាទកន្លែងនេះបាទទីហើយប៊ីបានបាទក្របសិតបញ្ចូលទីប៉ុន្តែ ទៅមិនរួចទេកន្លែងនេះហើយគឺជាឱកាសក្របរបស់ក្រុមកម្ពុជា នេះមួយជើងចូលទីសល់បាល់ពីស៊ុនវ៉ាន់ដេតសុកសំណាងគឺជាអ្នកបង្ហើយនៅក្នុងការសិតបញ្ចូលទីបាទគឺពិតជាល្អមែនតើ ដែលធ្វើឲ្យកីឡាកររូបនេះក្លាយជា man of the match បាទនៅក្នុងការប្រកួតបាទថ្ងៃនេះបាទនៅក្នុងការសុទ្ធបញ្ចូលទីទៅដល់ទៅលើក្រុងហ្វីលីពីនបាទយកឈ្នះដែលជាក្របជ័យជំនះបាទជំវិញជ័យជំនះនេះបាទក្នុងនោះគឺសម្ដេចតេជោហ៊ុនសែនបាទនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបាទក៏បានឧបត្ថម្ភបាទដល់ក្រមបាទយុវជនយុក្រម23ឆ្នាំកម្ពុជាហ្នឹងបាទចំនួន33,000ដុល្លារផងដែរបាទនៅក្នុងការទទួលជ័យជំនះរបស់ក្រមកម្ពុជាថ្ងៃនេះ ប្រិមត្តទូទាំងសនិកជនជាទីមេត្រីបាទមុននឹងជម្រាបលាបាទយើងក៏មាននៅកិច្ចសម្ភាសខ្លីបាទរវាងកីឡាករទាំងពីរក្រុមផងដែរបាទជាមួយនឹងលោកកុងហ៊ុនអរគុណសម្ដែងសម្រាប់ពេលវេលាសម្ដែង